ជាទីសក្ការៈសូមគ្រប់អឺវាគ្មិនទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំខុសពីលោកអឺបងហៅបងពូប្រហែលគាត់អាយុ60ខ្ញុំទឹក56ទេអឺប្រងសតែគាត់ចូលចិត្តអង្គុយដើម្បីបង្ហាញអំពីភាពស្មើភាពគ្នាតែខ្ញុំចូលចិត្តបង្ហាញខ្ពស់ដើម្បីមើលគេឃើញព្រោះទស្សនៈរបស់ខ្ញុំឈរកាន់តែខ្ពស់មើលកាន់តែឃើញអង្គុយកាន់តែទាបឃើញគេសិតតែធំទាំងអស់ តែបើឈប់ខ្ពស់ជាងគេមើលគេកាន់តែទៀតតែធ្វើឲ្យយើងខ្លាចគេអានឹងវាជាចរិតរបស់ខ្ញុំអញ្ចឹងថាមនុស្សវាផ្សេងគ្នាតែខ្ញុំស្ទើរតែគិតពីអីនឹងនិយាយពីព្រោះវាគ្មិនទាំងអស់បានបង្ហាញទាំងអស់ទាំងភូមិសាស្ត្រនយោបាយទាំងកម្ពុជានៅចន្លោះចិននិងអាមេរិកអីស្អីដែលមានតែខ្ញុំគឺសូមធ្វើការពិភាក្សាទាំងប្រវត្តិសាស្ត្រទាំងតាក់ទិចទាំងយុទ្ធសាស្ត្រទាំងអ្វីទៅដែលកម្ពុជា បាទកន្លែងនេះខ្ញុំខ្ញុំខ្ញុំនឹងសុំធ្វើកិច្ចការហ្នឹងអញ្ចឹងខ្ញុំសុំពន្លិចនៅអ្វីដែលជាទស្សនភាពទាំង4នឹងដែលខ្ញុំធ្វើការវិភាគហើយតាមពិត slide របស់ខ្ញុំនឹងគឺវាគ្មិន បាននិយាយអស់ហើយខ្ញុំបានធ្វើ slide មុន នឹងដែរប៉ុន្តែដោយសារតែវាគ្មិនបាននិយាយអញ្ចឹងខ្ញុំសូមបង្ហាញអំពីប្រវត្តិសាស្ត្រស្អីទៅប្រជាធិបតេយ្យគណៈបកប្រជាធិបតេយ្យអ្វីទៅដែល ជាគណៈបកសាធារណរដ្ឋជាការពិតបងប្រងសគាត់បាន មានប្រសាសន៍ឲ្យថាអាមេរិកឡើងមកមួយណាគេមិនអាចប្រែប្រួលបានទេ ហើយលោកពូមាសនេះក៏មានប្រសាសន៍ដែរថា វាមានបន្ទាត់របស់វាប៉ុន្តែកុំភ្លេចថាសហរដ្ឋអាមេរិកដឹកនាំដោយ ប្រធានាធិបតីនិយមមិនមែនសភានិយមទេ អញ្ចឹងប្រធាននាយកដីមានសិទ្ធិសម្រាប់ចុងក្រោយ នៅអ្វីដែលកើតមានឡើងអញ្ចឹងខ្ញុំឲ្យក្រឡេកទៅមើលប្រវត្តិសាស្ត្របន្តិចសិននៅទីនេះអាចបង្ហាញ slide បន្តិចមកថាអ្វីទៅដែលដែលធ្វើឲ្យប្រជាធិបតេយ្យវាខុសពីពួកសាធារណរដ្ឋសាធារណរដ្ឋគឺជាប្រទេសគឺជាគណៈបកមួយ ដែលគិតពីផលប្រយោជន៍ខ្លួនច្រើនជាងផលប្រយោជន៍អន្តរជាតិប៉ុន្តែប្រជាធិបតេយ្យមានគំនិត លាតសុធឹងទៅលើឆាកអន្តរជាតិប៉ុន្តែសហរដ្ឋអាមេរិកគឺជាប្រទេសមួយ ដែលមហាអំណាចសេដ្ឋកិច្ចនិងកម្លាំងយោធាទី3នៅលើប្រវត្តិសាស្ត្រនៅលើប្រវត្តិសាស្ត្រទី1គឺអាហ្វ្រិកអាហ្វ្រិកគឺជាមហាអំណាចទី1នៅលើពិភពលោក ពីព្រោះស្អីដែលជាផោះតាំងគឺពីរ៉ាមីតដែលបង្ហាញអំពីមិនមែនរឿងអាមេរិកនិយាយថាអញស្បែកសស្អីតែអាមេរិក អាមេរិកគឺពួកស្បែកក្រហមប៉ុន្តែពួកស្បែកសទេ ដែលទៅធ្វើអាណានិគមសម្លាប់ពួកស្បែកក្រហមស្ទឹងតែស្ទឹងតែអស់ហើយបានខ្លាយខ្លួនយើងដឹងហើយអាមេរិកនិយាយភាសា4ភាសាធំធំគឺភាសាអេស្ប៉ាញ៉ុលភាសាបារាំងភាសាអង់គ្លេសនិងភាសាស្អីមួយទៀតភាសាដើម របស់ជនជាតិដើមប៉ុន្តែឥឡូវនេះគឺមានតែពីរភាសាទេដើរតួនាទីសំខាន់អេស្ប៉ាញនិងអង់គ្លេសហើយនៅជាប់ ដេញខាងកាណាដានោះគឺនិយាយភាសាបារាំងប៉ុន្តែឥឡូវចប់ហើយចប់ហើយអញ្ចឹងយើងយើងក្លេចមើលកន្លែងហ្នឹងយើងក្លេចក្លេចមើលកន្លែងហ្នឹងអញ្ចឹងក្រោយមកអ្នកណាមហាអំណាចគឺអឺរ៉ុបគឺមានយើងឃើញបរិវត្តទីកង់មានអង់គ្លេសបដិវត្តឧស្សាហកម្មមុនគេបំផុត នៅលើពិភពលោកនៅឆ្នាំ1800ជាង គឺបដិវត្តឧស្សាហកម្មបានកើតឡើង ក្រោយមកទៀតការដួលរលំនៃអឺរ៉ុបហេតុអីបានដួលរលំខ្ញុំនឹងបញ្ជាក់បកស្រាយកន្លែងហ្នឹងគឺដោយសារសង្គ្រាមលើកលោកទី2ដែលលោកប្រងស្វបានមានប្រសាសន៍ខ្ញុំនឹងបកស្រាយកន្លែងហ្នឹងហើយខ្ញុំសួរថាហេតុអីបានជាចិនមិនធ្វើហេតុអីបានសហភាពដួលរលំខ្ញុំនឹងប្រាប់ហេតុការណ៍មិនមែនស្រមៃទេដូចអ្វីដែលលោកប្រងស្វនិយាយមិនមែនការសម័យសម័យគឺយើងប្រកាសនិយមធ្វើការសិក្សាស្រាវជ្រាវហើយហ៊ាននិយាយ អញ្ចឹងយើងក៏លេចមើលក្រោយអាមេរិកចាប់ហើមជាមហាអំណាចសេដ្ឋកិច្ចនៅពេលដែលអាមេរិកមិនដែលប៉ះពាល់សង្គ្រាមគឺប្រើប្រាស់ទឹកដីរបស់គេធ្វើជាសង្គ្រាមសង្គ្រាមលើកលើកទី1កើតនៅឆ្នាំ1914ហើយសង្គ្រាមណាប៉ូលអង់កើតបញ្ចប់នៅឆ្នាំ1804យើងឃើញច្បាស់ណាស់ថាអាមេរិកអាចប៉ះពាល់ទេសង្គ្រាមលើកលោកទី2អាមេរិកជាប្រទេស ស្លាប់កងទ័ពច្រើនប៉ុន្តែមិនស្លាប់ជនជាតិស៊ីវិលទេស៊ីវិលតិចទេពីព្រោះប៉ះពាល់តែរដ្ឋហាវ៉ៃមួយគត់ដែលជប៉ុនបានបើកសង្គ្រាមវាយជាមួយអាមេរិកប៉ុន្តែអ្នកដែលទ្រុឌទ្រោមខ្លាំងជាងគេគឺសហភាពសូវៀតដែលទ្រុឌទ្រោមជាងគេបំផុតហើយយើងដឹងហើយថាជាជាងវៀតណាមនេះគុំតែទប់ទន់គឺសហភាពសូវៀតនឹងក្តោបយកប៉ុន្តែហេតុអីបានជាសហភាពសូវៀតរលាយ នៅឆ្នាំ1991ប្រហែលជាយើងដឹងហើយហើយមិនមែន Donald Trump ជាអ្នកគិត USA first ទេហើយបទពិសោធន៍ first នឹងហើយដែលធ្វើឲ្យរលាយសហភាពសូវៀតការរលាយសហភាពសូវៀតគឺដោយសារសហព័ន្ធរុស្ស៊ីគិតថាខ្ញុំក្រដោយសារតែខ្ញុំក្តោបពិភពលោកដោយសារខ្ញុំជួយពិភពលោកគឺមិត្តរបស់គាត់ បានធ្វើឲ្យរុស្ស៊ីក្រអញ្ចឹងគាត់គិតរុស្ស៊ីជាជាតួឯក first Russia ណាស្អីទៅរុស្ស៊ីរុស្ស៊ីគឺជាប្រទេសដែលធំជាងគេកដោបសហភាពសូវៀតមានឡាត្វីលីត្វាអេស្តូនីព្រីបាទិកប៊ុលហ្រីហុងគ្រីឆេកូស្លូវ៉ាគីរូម៉ានីកាសាស្តង់អ៊ូស្បេកស្តង់ហ្គីគីស្តង់ទាំងអស់នឹងគឺជាសាវករបស់សហភាពសូវៀតដែលនៅក្រោមប្រកបរបស់រុស្ស៊ីមិនខុសពីអាមេរិកទេស្អីទៅ NATO NATO នៅក្នុងអឺរ៉ុបមែនប៉ុន្តែដោយសារតែអឺរ៉ុបវាចុកចាប់ នៅពេលដែលអង្គការសហប្រជាជាតិកើតនៅលើញូវយ៉កអង្គការសហប្រជាជាតិកើតនៅលើញូវយ៉កអឺរ៉ុបថាណែកុំយក NATO ទៅដាក់អាមេរិកទៀតយកមកដាក់អឺរ៉ុបម្ដងដើម្បីអឺរ៉ុបខ្លាចជាម្ចាស់ប៉ុន្តែម្ចាស់ NATO គឺអាមេរិកគឺអាមេរិកហេតុអីកម្មវិធី Maxal ចាំបើចង់ដឹងគឺប្រាប់អានឹងទៀតកម្មវិធី Maxal អញ្ចឹងយើងក៏លេចមកមកមកដំណាក់កាលការដួលរលំសហភាពសូវៀតគឺ Donald Trump បាន មិនគាត់ជាអ្នកសេដ្ឋកិច្ចគាត់មិនមែនអ្នកនយោបាយពេលដែលគាត់ផ្លិចមើលសហភាពសូវៀតដួលរលំដោយសារគិតរុស្ស៊ីជាធំ ពេលដែលគិតរុស្ស៊ីជាធំនឹងហើយដែលធ្វើឲ្យដួលសហភាពសូវៀតចិននិងវៀតណាមបានសម្លឹងអិរិយាបថរុស្ស៊ីចិនអត់ដូរទេអត់គិតចិនជាធំទេបើចិនគិតដោយសហភាពសូវៀតចិននឹងបែកបាក់4ទីបេតៃវ៉ាន់ហុងកុងនិងជនជាតិភាគតិចមួយទៀត ដែលកាន់សាសនាមូស្លីមនៅជាប់ការសាសនាឃើញអញ្ចឹងចិនគ្រាន់តែលៀបពណ៌មួយគត់ដូរសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារប៉ុន្តែប្រព័ន្ធគ្រប់គ្រងរដ្ឋនៅដកដែរវៀតណាមដូចគ្នាវៀតណាមដូចគ្នា ពីព្រោះបទពិសោធន៍រុស្ស៊ីនេះហើយដែលធ្វើឲ្យរលាយសហភាពសូវៀតបើសិនវៀតណាមហ៊ានដូរនយោបាយវៀតណាមបែកចែកជា3វៀតណាមខាងជើង វៀតណាមកដាលវៀតណាមខាងត្បូងវៀតណាមខាងត្បូងខ្មែរកម្ពុជាក្រោមវៀតណាមកដាលពួកអ៊ីស្លាមខែចាពួកចាមចម្ប៉ាជាប្អូនស្រីរបស់ជ័យវរ្ម័នទី7ធ្លាប់ប្អូនថៃជ័យវរ្ម័នទី7ធ្លាប់ធ្វើជាភរិយានៅនៅចំណុចហ្នឹងអញ្ចឹងហើយខ្ញុំសូមឲ្យយើងមើលប្រវត្តិសាស្ត្រមើលប្រវត្តិសាស្ត្រអញ្ចឹងវៀតណាមអត់ទេវៀតណាមអត់ទេអញ្ចឹងធ្វើយ៉ាងម៉េច យើងឃើញកលេចមកទៀតហើយយើងកលេចមកទៀតហើយអញ្ចឹងអាមេរិកចាប់ផ្ដើមបាត់មានប៉ះពាល់អ្វីទាំងអស់សង្គ្រាមអាមេរិកស្លាប់2លានអ្នក កងទ័ពក៏ពិតមែនប៉ុន្តែស្លាប់នៅលើទឹកដីគេអាមេរិកអត់ដែរប៉ះពាល់ទេអញ្ចឹងភាពមិនប៉ះពាល់នឹងហើយដែលធ្វើអាមេរិកខ្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី1លើពិភពលោកនៅ Yalta Conference ជាមួយនឹងដៃគូសហភាពសូវៀតអាមេរិកអាមេរិកកាំងក្បត់ កិច្ចព្រមព្រៀងយ៉ាល់តាអាមេរិកទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូនៅទីក្រុងហេរ៉ូស៊ីម៉ានិងណាហ្គាសាគី នៅថ្ងៃទី6និងថ្ងៃទី9ខែសីហាឆ្នាំ1945ដើម្បីបញ្ចប់ សង្គ្រាមលើកលោកទី2ដើម្បីបញ្ចប់សង្គ្រាមលើកលោកទី2អាមេរិកទទួលរងគ្រោះទេអត់ទេបើសិនជាបន្តទៀតជប៉ុននឹងហែកចេញជា3ដោយលោកប្រងសអ៊ីមបានមានប្រសាសន៍ហើយថា វាបានទម្លាក់គ្រឹបមកធ្វើឲ្យវៀតណាមបែកចេញជា4ប៉ុន្តែមួយធំបំផុតនៅរុស្ស៊ីសហភាពសូវៀតធំជាងពីព្រោះ3គឺមានបារាំងមានអង់គ្លេសមានអាមេរិកបារាំងក៏ចាញ់សង្គ្រាមលើកលោកទី2ដែរបារាំងនិងអង់គ្លេសបានចាប់ដៃគ្នានៅប៉ូឡូញដើម្បីទប់ស្កាត់អាល្លឺម៉ង់អាល្លឺម៉ង់ពាក់មួកប៉ូឡូញធ្វើវាយតបអាល្លឺម៉ង់ដើម្បីបង្កើតសង្គ្រាមលើកលោកទី2ដើម្បីឈ្លានពានអាល្លឺម៉ង់ ប៉ុន្តែអ៊ីតាលីបានធ្វើកិច្ចព្រមព្រៀងជាមួយស្តាលីនថាកុំឈ្លានពានគ្នាតែផ្ទុយទៅវិញនៅថ្ងៃទី22ឆ្នាំ1941អ៊ីតាលីបែរទៅវាយអាអារុស៊ីធ្វើឲ្យរុស៊ីវាយបកទៅអ៊ីតាលីវិញពេលនោះដោយសារអីដោយសារអ៊ីតាលីមិនអាចវាយចូលអង់គ្លេសបានព្រោះ Churchill បាននិយាយឲ្យថាគាត់សុខចិត្តស្លាប់នៅក្នុងបាតសមុទ្រមិនចោះចាញ់អ៊ីតាលីដាច់ខាត ទ័ពជើងទឹករបស់អង់គ្លេសខ្លាំងណាស់បើអ្នកទៅប្រទេសបារាំងខ្ញុំអត់បានទៅទេប៉ុន្តែខ្ញុំបានធ្លាប់អានសៀវភៅមានស្ពានមួយនៅក្រមសមុទ្រគឺសាល់ដេហ្គោលហើយនឹងឆេតឈេសជាដៃគូគ្នាកសាងប្រវត្តិសាស្ត្រនៃស្ពានហ្នឹងខ្ញុំអានសៀវភៅប្រវត្តិសាស្ត្រអញ្ចឹងយើងឃើញមើលឃើញគឺថាស្អីដែលជាវាជាបង្ហាញគឺអាមេរិកចាប់ផ្ដើមធ្វើសង្គ្រាមនៅលើទឹកដីគេទាំងអស់ អ្នកដែលគ្រោះថ្នាក់គឺអឺរ៉ុបអ្នកដែលគ្រោះថ្នាក់គឺអាស៊ីជប៉ុនស្លាប់ប្រជាជននិងកងទ័ពតែមួយប្រព្រឹត្តផ្នែកទេប៉ុន្តែតុលាការនៅពេលនោះអយុត្តិធម៌ណាស់តុលាការអន្តរជាតិកាត់ទោសតែអ្នកចាញ់ចឹងហើយបានសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនថាអ្នកឈ្នះសរសេរប្រវត្តិសាស្ត្រត្រឹមត្រូវហើយមិនត្រឹមត្រូវ សង្គ្រាមលើកលោកទី2អាមេរិកកាន់ទៅទម្លាក់ប្រជាជនសាមញ្ញអត់មានអត់មានធ្វើសង្គ្រាមផងហើយទៅទម្លាក់នុយក្លេអ៊ែរដែលជាអាវុធដែលគឺពួកកំពុងតែចាញ់ហើយហ្នឹងអាឡម៉ង់កំពុងតែចាញ់ហើយហ្នឹងជប៉ុនកំពុងតែចាញ់ហើយហ្នឹងខិតអីបានទម្លាក់ព្រោះខ្លាចហែកជប៉ុនជា3ដូចអ្វីព្រោះកោះគូរីលកោះសខាលីនរុស្ស៊ីវាយមកផ្លែយកបាត់ខ្ញុំបានទៅទីនោះប្រជាជនរុស្ស៊ីតិចណាស់120លាន ហើយផ្ទៃដីធំជាងសហរដ្ឋអាមេរិកជាងប្រទេសចិនអាចិន1400លានរុស្ស៊ីគ្រាន់តែនិយាយប្រជាជននឹងមិនអស់ផងប៉ុន្តែជនជាតិរុស្ស៊ីមិនមែនស្នេហាជាតិដូចខ្មែរទេខ្មែរស្នេហាជាតិតែប្របីមាត់ទេមានរឿងឯឡើងឲ្យកូនស្រុកគេអស់ឡើយនឹងរុស្ស៊ីអត់ទេណាណាប៉ូឡុងស្រក់ទឹកភ្នែកចូលតាណាចេញតាណានឹងវិញអ៊ីឆ្លៀស្រក់ទឹកភ្នែកនៅលេនីនក្រាតស៊ូចិត្ត ហូបសាច់គ្នាឯងដើម្បីធ្វើម៉េចព្រោះគេពាត់ជុំវិញហើយធ្វើម៉េចដើម្បីតស៊ូសម្រាប់ប្រទេសជាតិរបស់គេចឹងអានទឹកដីគេធំលក់តែអាឡាស្កាទេនៅក្នុងសម្ដេចសាស្ដេចសាប៉ុន្តែរុស្ស៊ីនៅរក្សាបានដោយសារអីផឹកផឹកជាងយើងទៀតប៉ុន្តែតែប៉ះទឹកដីគេភ្លាមគឺគេតតាំងរហូតដល់ដំណាក់ឈាមចុងក្រោយ ឲ្យតែប៉ះពាល់រឿងទឹកដីរុស្ស៊ីនឹងគឺមិនបានដាច់ខាតនេះដែលយើងត្រូវតែរៀនសូត្រកុំរៀនសូត្រតែផឹកបូតកាទៅរៀនសូត្រស្អីដែលគេខ្លាំងសម្រាប់ប្រទេសគេប៉ុន្តែយើងក៏លេចមកមកទៀតហេតុអីបានជាអាមេរិកភ្លេចចិនភ្លេចយូរហើយវាគ្មិនបាននិយាយថាទំភ្លេចឥឡូវភ្លេចយូរហើយហើយខ្ញុំគ្រប់គ្រងគ្មានទេ នយោបាយការបរទេសគឺនិយាយអំពីផលប្រយោជន៍ សូមបញ្ជាក់បន្តិចនៅឆ្នាំ1990អ្នកណាជួយប៉ុលពតចិនអ្នកណាជួយចិនអាមេរិកជួយត្រីភាគីដើម្បីដួលរំលំ របបរាជសាធារណរដ្ឋប្រជាមានិតកម្ពុជាចិនចាប់អាមេរិកចិនអ្នកណាចិនកុម្មុយនីសអាមេរិកស្អីប្រជាធិបតេយ្យហេបានចាប់ ពីព្រោះចង់ផ្ដួល របបសាធារណរដ្ឋប្រជាមានិតកម្ពុជាពួកនៅក្រោមរបស់ សហភាពសូវៀតសហភាពសូវៀតឲ្យវៀតណាមធ្វើបងធំត្រួតឡាវត្រួតកម្ពុជាទោះបីសម័យនោះគេថាមិនត្រួតក៏ត្រួតដែរពីព្រោះជំនាញការជំនាញការធ្វើអីក៏ត្រូវសួរជំនាញការដែរការពិតបើយើងមិនទទួលយកការពិតទេយើងមិនអាចដោះស្រាយប្រវត្តិសាស្ត្របានទេមិនអាចដោះស្រាយប្រវត្តិសាស្ត្របានទេប៉ុន្តែពេលនេះភ្លេចគិត ភ្លេចគិតមិនទៅភ្លេចគិត5ចំណុចទី1និយាយអំពីគេហៅថាកម្មសិទ្ធិបញ្ញា ចិនអត់កម្មសិទ្ធិទេហើយធ្វើឲ្យការថតផាច់ផាច់បោះចូលទៅប្រទេសចិនព្រាមអនុគប់សិក្សាព្រាមបកកើតមកប្រុកទី2អាមេរិកបានយករោងចក្រទៅធ្វើនៅប្រទេសចិនដោយសារ1400លានអ្នកទីផ្សារធំកម្លាំងពលកម្មថោកយកពុកធ្វើឲ្យចិន happy ស្វាគមន៍ ដោយសារអាមេរិកភ្លេចខ្លួនទី3រុស្ស៊ីជាដៃគូរបស់ចិនសុំទិញនាវាចតយន្តហោះដែលនៅអ៊ុយក្រែនដែលជារបស់រុស្ស៊ីថាយកមកតាំងពីពណ៌តែផ្ទុយទៅវិញចិនយកទិញនាវាមកមកកូពីយកអ្នកប្រាជ្ញទៅអង្គុយគិតហើយធ្វើនាវាសម្រាប់ទប់បញ្ហាសម្បត្តិចិនក្នុងត្បូងអាមេរិកភ្លេចទី3ស្អីអាមេរិកភ្លេច ភ្លេចបញ្ញវន្តចិនបានចាក់ចេញទាំងអស់ទៅកាន់ពិភពលោកនៅប្រទេសរុស្ស៊ីមិនខ្វះទេចិនទៅរៀននៅរុស្ស៊ីហើយក៏មិនខ្វះដែរចិនរៀននៅអាមេរិករៀននៅអង់គ្លេសទី4ទីណាមានចិនទីនោះមានទីណាមានពលឺទីនោះមានចិនតើអាមេរិកកាំងមានអាមេរិកកាំងថោន in the China or not ប៉ុន្តែ all the world USA មាន China Town ចិនទៅធ្វើគូលីឲ្យអាមេរិកាំងនៅក្នុងសម័យទាសកលពួកស្បែកខ្មៅជាទាសកលរបស់អាមេរិកនិយាយអំពីប្រជាធិបតេយ្យនិយាយ200ឆ្នាំ300ឆ្នាំអស់សំណើបាននេះអ្នកថានោះអានប្រវត្តិសាស្ត្រអ្នកណាអ្នកកែប្រែឲ្យជនជាតិស្បែកខ្មៅមានសិទ្ធមកកាន់នៅក្នុងនៅក្នុងអដែងរដ្ឋាភិបាលជន់គេនេះពីដើម ជនជាស្បែកខ្មៅមិនអាចជិះឡានជាមួយស្បែកសមិនអាចចូលរេស្តូរ៉ង់ជាមួយស្បែកសបានទេជន់គេនេះបានឲ្យជនជាស្បែកខ្មៅមានសិទ្ធិនៅទស្សវត្សទី60ពេលនោះជន់គេនេះត្រូវបានគេបាញ់សម្លាប់ដោយគេចោទ3បញ្ហាទី1គឺឲ្យគុយបាខ្លាយទៅជាប្រទេសកុម្មុយនីសទី2គឺឲ្យស្បែកខ្មៅមកកាន់នៅក្នុងវិមានខាត់វិមានរបស់ប្រធានាធិបតី White House ឃើញទេ ទី3ស្អីទៅដែលអាដែលជន់គេនិសាបស្លាប់រហូតដល់កូនប្រុសរបស់គាត់ស្លាប់នៅក្នុងសមុទ្រប៉ាស៊ីហ្វិកធ្លាក់យន្តហោះដោយមិនដឹងគឺពូជន់កេនេឌីជន់កេនេឌីនេះហើយដែលកំពុងតែជួយកម្ពុជានៅទស្សវត្សទី60បើកម្ពុជាដើរទៅពេលនោះកម្ពុជាคล้ายជាកូនក្រមុំដ៏ស្អាតមិនមែនកូនក្រមុំប្តីពី3អីទេប៉ុន្តែគ្រាន់ថាតាពាកពីប្តីហើយឡើងកូនក្រមុំមកស្ត្រី បាទសុំកែតិចស្ត្រីស្ត្រីស្អាតតែមិនកូនក្រមុំស្អាតទេ ពួកគេមានប្តីហើយទៅក្រមុំមួយទៀតអញ្ចឹងធ្វើម៉េចទៅពេលនោះថៃក៏អត់ទាន់មាន start Olympic និយាយអំពីផលិតផលខ្មែរស្អីក៏ខ្មែរមានបើជើងជីបតុងស្រា SKD បាវខ្មែរអាក្បៅឆ្នូបសម្រាប់នេះមានសពប៉ុន្តែដោយសារតែខ្ញុំសូមគូសបញ្ជាក់បន្តិច ថាអាមេរិកកាំងអត់ដែលមានភាពកក់ក្ដៅជាមួយខ្មែរមាន នៅឆ្នាំ1970អាមេរិកកាំងនៅក្នុងសម័យប្រធានាធិបតីនីសុនពេលនឹងធ្វើឲ្យ ខ្មែរមានភាពកក់ក្ដៅខ្មែរបានដូរអេរយាប័តទាំងស្រុងសូម្បីតែស្ត្រីដូរពីស្លៀកហូលប្រមួងមកស្លៀកមីនីត្រឹមកផ្លូវសម័យនោះមានចម្រៀងរបស់មាសសមនថាម៉េច ជិះស៊ីក្លូចូលសាថ្មីឃើញស្រីស្រីពាក់អាវផើមមិនមែនផើមទេគេនិយមម៉ូដថ្មីបើមិនជឿស្ដាប់ទៅបាទឃើញទេដូរអស់លីងដូរដូរវប្បធម៌ទាំងអស់ដូរវប្បធម៌ដូរវប្បធម៌នេះហើយដែលធ្វើភាពកក់ក្ដៅរបស់អាមេរិកអាមេរិកចាប់បានភ្លាមហើយមើលទូកោប៉ុន្តែឥឡូវវាយអស់ហើយខ្ញុំឃើញផ្ទះមួយផ្ទះឥឡូវឧបៈហើយគាត់នេះប៉ុន្តែនៅសល់គឺនៅសម័យទសវត្សរ៍ទី70វីឡា តួកោកនេះគឺជាសម្បត្តិមហាសាលរបស់សម័យសាធារណរដ្ឋខ្មែរសាធារណរដ្ឋខ្មែរខ្ញុំមិននិយាយទៅថាឥឡូវគេទៅសេប្រវត្តិសាស្ត្រមកឲ្យប៉ះពាល់គោលណាខ្ញុំមិនលូកដៃគោលហ្នឹងឯងខ្ញុំបិទទៅហ្នឹងខ្ញុំបិទទៅហ្នឹងប៉ុន្តែ ការពិតត្រូវតែទទួលយកបើមិនទទួលយក យើងនឹងដើរជន់ប្រវត្តិសាស្ត្រហើយយើងនឹងផុសចំណុចមួយទៀតចំណុចមួយទៀតស្អីទៅភាព ខ្លាំងរបស់ចិនគេបាននិទោសរួចទៅហើយថាសតវត្សនេះជាសតវត្សចិនចិនខុសអំពីអាមេរិកអាមេរិកបើកអាវកាលណាគេផឹកស្រាមួយកែវស្រាក្រហមមួយកែវគេត្រូវកាយគេត្រូវការ4ទី1ត្រូវការបរិស្ថានស្អាតទី2ត្រូវការសេរីភាពបើគេទី3គេត្រូវការអ្នកដែលអង្គុយផឹកនឹងវាសង្ហាណាភរិយាឬក៏នារីណាដែលជាសំពេលគេជប់ផឹកទៅឲ្យស្រាក្រហមនឹងមានន័យ ចិនអត់ឈឺក្បាលបន្ទប់ចិនផឹកអត់មានតន្ត្រីអត់មានអីបិទចិត្តផឹកឯតាមរកទៅមើលកន្លែងចិនគេងតាមផ្សារអីវ៉ាន់ពេញលូនចូលដេកប៉ុន្តែរឿងស៊ីអូខេណាវាខុសគ្នាអញ្ចឹងណាអាមេរិកកាំងអត់ចឹងទេអាមេរិកកាំងអត់ចឹងទេពួកពួកអឺរ៉ុបអត់ចឹងទេប៉ុន្តែស្អីដែលជាសំខាន់បំផុតរបស់អាមេរិកអាមេរិក ខ្គុំនយោបាយប្រជាធិបតេយ្យនិយាយបានតែអ្នកអាចបានអានពិសេសគណៈបកប្រឆាំងដែលចេះតែប្រើពាក្យប្រជាធិបតេយ្យជាធិបតេយ្យទៅវាយគេតែគេមានសេចក្តីសុខបើប្រជាធិបតេយ្យមិនអារ៉ាប៊ីសាអូឌីតមិនទៅវាយទៅពួកម៉ាក់បោះអាមេរិកហ្នឹងអារ៉ាប៊ីរ៉េតមិនគុំទៅវាយទៅពីព្រោះមិនចាក់ព្រេងធំប៉ុណ្ណាណីទៅវាយមិនបានមកចាប់វៀតណាមធ្វើជា brandy វៀតណាមជាស្អីវៀតណាមជាកុំមុនីមិនក៏ប្រជាធិបតេយ្យ យកវៀតណាមទុកជាមួយចិនអញ្ចឹងសេណាតយោទុកមួយចិនគឺមាន5មានភូមាមានវៀតមានវៀតណាមវៀតណាមដល់ហើយភូមាវាជារឿងមួយដែលទុកភូមាវៀតណាមតៃវ៉ាន់ពីណាតៃវ៉ាន់វាអត់មានរឿងស្អីអាមេរិកទទួលស្គាល់ចិនតែមួយប៉ុន្តែហៅប្រធានាធិបតីតៃវ៉ាន់ទៅទទួលទៅទទួលស្គាល់ ជូបៃដិនអអ្នកណាអ្នកណាទទួលស្គាល់អាមេរិកទទួលស្គាល់ចិនតែមួយប្រហែលជាដឹងឆ្នាំ1949ម៉ៅបានវាយយកគ្រប់គ្រងចិនក៏ជារត់រហូតដីជ្រកមិនបានទៅតៃវ៉ាន់អង់គ្លេសនិងអាមេរិកពាត់កោះតៃវ៉ាន់ហើយពេលហ្នឹងទៅឆ្នាំ1970ចិនបានប្រកាសទទួលស្គាល់តែចិនតែមួយហេតុអី ចឹងកុំរឿងរឿងកុំសម័យសម័យហេតុអីបានជាភូមិមាផឹងធ្វើរដ្ឋប្រហារអត់ចម្លែកទេបើអ្នកឯងទទួលទទួលស្គាល់តៃវ៉ាន់ខ្ញុំក៏ទទួលស្គាល់ភូមិមាដែរដើម្បី check in balance តុល្យភាពប្រកាសខ្មែរធ្វើសមុទ្រនៅវិរិញធ្វើផែសមុទ្រនៅវិរិញផែទឹកជ្រៅនៅតារាសាគរវារឿងចម្លែកប៉ុន្តែអាខ្មែរគ្នាឯងហ្នឹង NGO ហ្នឹងសុទ្ធតែខ្មែរនឹងផ្ដាល់ឲ្យចិនផ្ដាល់អីចេះចេះតាថាហ្មងទៅមើលវៀតណាមមកទៅមើលវៀតណាមពីដើមផ្ដាល់អាមេរិកចុងក្រោយមកផ្ដាល់ផ្ដាល់ឲ្យសហភាពសូវៀតចុងក្រោយឥឡូវផ្ដាល់អាមេរិកវិញស្អីមានប្រាដឹងទេប្រាមានប្រាដឹងទេកំរាញ់កំរាញ់ផាត់អីគេធ្វើកើតខ្មែរហ៎តើផែទឹកជ្រើមួយមិនបាន ចង់ពង្រីកប្រទេសកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់វាត្រូវការមានផែនទឹកជ្រៅដើម្បីឲ្យនាវាកម្រិតខ្ពស់ចូលបាន100រថភ្លើងបានបានមួយកប៉ាល់មួយ100ឡានបានបានមួយរទេះភ្លើងបើតម្លៃដឹកកាន់តែខ្ពស់ចំណាយដើមកាន់តែខ្ពស់ការប្រកួតជ័យទីផ្សារកាន់តែលំបាក រឿងអីដែលយើងយើងមិនធ្វើផែទឹកជ្រៅសម្រាប់ពួកយើងគុំយកអានឹងមកចោលអត់ត្រូវចោលទេបើចោលចោលប្រទេសថៃមានដល់ទៅ4ផែទឹកជ្រៅហ្វីលីពីនមានដល់ទៅ50កងទ័ពហ្វីលីពីនដឹងហើយថាអ្នកណានៅខ្លាំងរបស់កងទ័ពហ្វីលីពីននៅក្នុងអាស៊ាន មិនឲ្យមានវត្តមានកងទ័ពបរទេសប៉ុន្តែហ្វីលីពីនមានកងទ័ពអាមេរិកមិនក៏មិននិយាយផងទៅ មិនក៏មិននិយាយផងទៅរឿងអីកម្ពុជាគ្រាន់តែធ្វើផែទឹកត្រូវមានខ្ញុំមិនមែនយុរដ្ឋមន្ត្រីបើខ្ញុំយុរដ្ឋមន្ត្រីអញ្ជើញដាក់ជើងពៀនឲ្យមកធ្វើទៀតដើម្បីអីដើម្បីប្រកួតប្រជែងទីផ្សារមិនមែនដើម្បីសង្គ្រាមទេគឺមានទេសង្គ្រាមគ្រាន់តែជាជ្រុញរបស់មហាអំណាចតែប៉ុណ្ណឹងសង្គ្រាមស្អីនុយក្លេអ៊ែរដូច បងប៊ុនណាគាត់មានប្រសាសន៍ហើយថានុយក្លេអ៊ែរអាចកំទេចពិភពលោកនេះដល់ទៅ180ដងនុយក្លេអ៊ែរធ្លាក់នៅទីក្រុងហេរ៉ូសមាណាគី គឺជាកូនក្របបែកនុយក្លេអ៊ែរកំពេចកំប៉ុកទេយកយន្តហោះមកទម្លាក់ឥឡូវនេះអត់ប្រើយន្តហោះទេប្រើសិតតែរ៉ាកែតប្រើសិតតែរ៉ាកែតអញ្ចឹងកុំបារម្ភសង្គ្រាមលើកលោកទី3បើកើតមែនគ្មានអ្នករស់ទេប៉ុន្តែមហាអំណាច នឹងយកប្រទេសតូចតាចធ្វើជាប្រទេសជាជ្រុញនិងជាតាបវិជារបស់នយោបាយរបស់ខ្លួនអញ្ចឹងយើងទៅគិតមើលកន្លែងហ្នឹងអាមេរិកដុតលុយចោលចិនយកកាក់លុយដែលអាមេរិកដុតចោលមកធ្វើជីខ្លាយជាមហាអំណាចសេដ្ឋកិច្ចដុតចោលអីទៅក្រោយពីចប់សង្គ្រាមត្រជាក់ជាមួយសហភាពសូវៀតសង្គ្រាមចិនអាចធ្វើសង្គ្រាមទេ សង្គ្រាមនៅមជ្ឈមបូព៌ាចិនអាចធ្វើទេសង្គ្រាមនៅយូហ្គោស្លាវីចិនខូចតែស្ថានទូតមួយទេពេលនឹងខ្ញុំនៅប្រទេសរុស្ស៊ីកាលណារៀនវិទ្យាសាស្ត្រនយោបាយគេស្គប់ឲ្យយើងមើលមកព្រឹត្តិការណ៍ថ្ងៃ5ថ្ងៃ6ក៏គេស្គប់ឲ្យយើងមើលដែរឲ្យតែអ្នករៀនខាងនយោបាយនោះគឺគេឲ្យមើលតាមដានពេលនឹង Clinton អត់ចង់ធ្វើសង្គ្រាមទេប៉ុន្តែមន្ត្រីបញ្ចកោនរុញ Clinton ឲ្យធ្វើសង្គ្រាមដោយសារអីមុន Lewinsky រឿងមុនលីវិនស្គីសង្គ្រាមនៅយូហ្គោស្លាវីមុនលីវិនស្គីនៅណាបាត់បាត់មុនលីវិនស្គីចេញពីណាមកចេញពីប៉ង់តាកូនរឿងពិតប៉ុន្តែអរគុណភរិយារបស់លោកប្រធានរដ្ឋដីគឺលោកសៃហ៊ីរីដែលគាត់ចេះថ្នាក់ថ្នមទប់សភាពការបើស្រីរៀងចឡោតទៀតអាមេរិកពេលនោះ Clinton មិននឹងយកទៅកលៀតណាទេ Theory អញ្ចឹងយើងកលេចមើលកន្លែងហ្នឹងខ្ញុំមិនចង់ហែកទីក្រុងប៉ុន្តែឲ្យដឹងខ្លះពីព្រោះយើងជាអាកាដេមីយើងទៅនិយាយស្អីដែលខ្មែរដឹងកុំយកពាក្យប្រជាធិបតេយ្យអត់ទេប្រទេសមួយដែលគេមានដូចយូហ្គោស្លាវីរឿងអីកូសូវូទៅប្រកាសឯករាជ្យចុះអាចារ្យជំរះប្រកាសឯករាជ្យដែរតើខ្មែរព្រមឲ្យអត់កូសូវូគឺជាទឹកដី ថ្មីរបស់មូស្លីមទៅប្រកាសគេមិនព្រមឲ្យគេមិនព្រមឲ្យទេ ប៉ុន្តែដោយថាយូហ្គោស្លាវីខ្សោយទេអញ្ចឹងយើងត្រូវមើលកន្លែងហ្នឹងផលប្រយោជន៍ដើម្បីផ្ទុះទៅដើម្បីកដោបអឺរ៉ុបខាងកើតដើម្បីបំបាក់សហភាពសូវៀតបំបាក់រុស្ស៊ីប៉ុន្តែកុំភ្លេចឲ្យសោះរាល់យានអវកាសរុស្ស៊ីនៅតែមហាអំណាចទី1នៅលើពិភពលោកភាសារុស្ស៊ីហៅថា Stancy Mira Station the World ចំណត់ពិភពលោកគឺរបស់រុស្ស៊ីទេគឺរបស់រុស្ស៊ីទេចិនឡើងបានក៏របស់រុស្ស៊ីដែរហើយយានអវកាសរបស់ចិនគឺគប់ពីរ៉ៃពីរុស្ស៊ីមកដែរមិនបាទខ្ញុំដឹងពួកខ្ញុំមើលពួកនៅសពរុស្ស៊ីគេទូលាយណាស់គេបង្កើតសារមន្ទីរយានអវកាសយើងអាចទៅមើលយានអវកាសហ្នឹងអាចទៅសមើលអីបានទាំងអស់អញ្ចឹងទាំងអស់ហ្នឹងដែលយើងត្រូវត្រូវតែបើកប្រទេសយើងត្រូវតែបើក ហើយយើងត្រូវតែដឹងកុំរស់នៅក្នុងរុំក្តាមហើយស្រែកថាវាលដល់ជ្រៅនោះយើងត្រូវបើកដល់ខ្លួនឯងហើយបច្ចុប្បន្ននេះមិនលំបាកទេ YouTube យើងអាចមើលបានអញ្ចឹងកន្លែងនេះយើងឃើញយើងឃើញយើងឃើញទស្សនវិជ្ជាមួយដែលយើងបង្ហាញអំពីទស្សនវិជ្ជាថាតើកម្ពុជាត្រូវប្រើលទ្ធិប្រជាធិបតេយ្យយ៉ាងម៉េចខ្ញុំបានអោបដើមប៉មនៅផ្ទះខ្ញុំអ្នកនិយាយរឿងផ្សេងទាំងអស់ខ្ញុំចង់និយាយថាដើមប៉មវាដុះ នៅអឺរ៉ុបវាផ្លែនៅអឺរ៉ុបវាផ្លែនៅអាមេរិកប៉ុន្តែវាអត់ផ្លែនៅកម្ពុជាប្រជាធិបតេយ្យអាចរីកចម្រើននៅអាមេរិកប៉ុន្តែមកដាក់នៅកម្ពុជាវាយវាខុសវាខុសអីវាខុសវប្បធម៌និយាយប្រជាធិបតេយ្យនៅ ប្រទេសមូស្លីមមិនកើតបើមូស្លីមបិទមុខស្រីស្រីបិទមុខសិទ្ធស្រីស្រីមានសិទ្ធអីមនុស្សប្រុសមានប្រពន្ធដល់13ប្រពន្ធដល់14ប្រជាធិបតេយ្យមិនបានវប្បធម៌វាបានចាក់ចូលដូចកម្ពុជាដូចគ្នាអញ្ចឹង ប្រជាធិបតេយ្យបែបកម្ពុជា មិនកម្ពុជានឹងមានយូរហើយដូចឧទាហរណ៍ខ្ញុំក៏អ្នកប្រឆាំងដែរវប្បធម៌ឧទាហរណ៍កូនមិនអាចតវ៉ាជាមួយម្ដាយជាមួយឪពុកកូនខ្ញុំមានសិទ្ធិតវ៉ាពួកខ្ញុំធ្លាប់តវ៉ាឪពុកខ្ញុំម្ដាយខ្ញុំមិនមែនគាត់ស្អីណាជាព្រះក្លោងអត់មានព្រះទេខុសគឺមនុស្សមកយកចេះតែអប់រំព្រះក្លោងព្រះក្លោងជួនកាលគាត់ធ្វើខុសអត់បញ្យល់បន្តខុសទៀត ខឹងយកស្បែកជើងមកវាយកូនមិនទេមិនទេបើសិនតែព្រះព្រះគ្រប់តែគ្នាព្រោះបន្តហ្នឹងគេវប្បធម៌បន្តវិញយើងត្រូវតែរកអីដែលល្អនិគុណកណាអត់មានទម្លាក់និគុណទេកុំសម្លឹងមកកណាប៉ុន្តែគ្រាន់ថាត្រូវតែបញ្យលអត់ទៅវាយកូនទេមុននឹងវាយគេត្រូវសួរគេដើម្បីឲ្យគេបញ្យលដល់ម៉ោងនៅ បាទត្រូវតែបញ្យល់គេឲ្យគេយល់ដើម្បីឲ្យគេទទួលយកការពិតបើអញ្ចឹងប្រការមួយមេមិនចេះខុសប្រការពីរបើមេខុសមើលប្រការមួយម៉ែមិនចេះខុសព្រោះម៉ែជាព្រះបើម៉ែខុសមើលព្រះទៅមិនត្រូវព្រះកឡោងអាចិនអត់បញ្ញាពលនត្រីវាសលឹមមើលអាណានិសីអាតូសីអាធំថ្ងៃណាបានអញ្ចឹងមកស្រុកខ្មែរមាន អា100មានអា50ហួវៃវាបង្កើតទាំងអស់បូមលទាំងអស់ហេជាផ្សោត ស្អីទៅគាត់ងុចមើលសមុទ្រកន្លែងណាឆ្លងកាត់ច្រើនអញ្ចឹងហើយបានបង្កើតនៅបញ្ហាសមុទ្រចិនខាងត្បូងបើនិយាយពីរឿងសមុទ្រខ្មែរយើងទៅនិយាយពីរឿងសមុទ្រឡើងខ្មែរយើងមានស្អីយើងទៅមានស្អីមិនកងតបចិត្តចង់ស្នេហាចិត្តយោនេះយោនោះមានកប៉ាល់មួយទឹកហើយនៅ មាននាវាមួយទឹកហើយនៅដែលអាមេរិកចោទថាខ្មែរចង់ធ្វើសង្គ្រាមអីបើខ្មែរមាននាវាមួយទឹកហើយនៅ អត់បើអត់ទៅទៅធ្វើគេមិនបាន មិនហៅទឹកដូចសម័យមុនបដាច់ក្បូននេះណាគេជីតាកណូតទៅខោក្បាលពួកអានោះយើងទទួលយកការពិតហើយកុំជឿគេហើយជឿគេខ្មែរគ្នាឯងតហែកគ្នាពួកអាខ្មែរម្ដុំនៅខាងបតទេមិនខ្ញុំទៅអាមេរិកបានខ្ញុំមិនខ្ញុំមិនទទួលជំនឿសញ្ជាតិគេបានខ្ញុំមិនទទួលឲ្យខាត់ខ្ញុំបានតាំងចិត្តរួចទៅហើយ ខ្ញុំមិនយកសញ្ជាតិណាក្រៅពីសញ្ជាតិខ្មែរទេហើយខ្ញុំរស់នៅទឹកដីនេះខ្ញុំងាប់នៅលើទឹកដីនេះព្រោះព្រោះបើអ្នកចេះអ្នកដឹងចេះតែរត់ចេញក្រៅទៅធ្វើឯស្នេហាជាតិវិភាកជេរតរដ្ឋាភិបាលជេរធ្វើឲ្យលើសគេទៅបង្ហាញគំនិតរបស់ខ្លួនធ្វើមកដោយរីមនិតសភាចឹងបើកចំហអ្នកឯងមានសមត្ថភាពអញ្ជើញចូលប៉ុន្តែមានទ្រឹស្ដីសម្បូរអ្នកទ្រឹស្ដី ការពិតវាអត់សូវមានបណ្ឌិតសម្បូរទ្រឹស្ដី គាត់តបើកចិញ្ចឹមគោបណ្ឌិតរត់ចោលខ្ញុំអស់3 4 5នាក់អានឹងបណ្ឌិតអីបណ្ឌិតសេរីខ្ញុំអត់ត្រូវការអញ្ចឹងទេអញ្ចឹងការពិតទទួលយកការពិតអញ្ចឹងចិនកំពុងតែបើកយកសេដ្ឋកិច្ចអាមេរិកដែលអត់ដឹងខ្លួនអាមេរិកកាំងបញ្ជូនកងទ័ពដោយអ្វីគឺគ្មិនខាងដើមបានមានប្រសាសន៍ហើយវាយនៅប្រចាំបូព៌ាវាយនៅអឺរ៉ុបវាយនៅអាស៊ីប៉ុន្តែចិនអត់បានទៅវាយនៅណាទេ តាំងពីឆ្នាំ1949ចិនដែលវាយពីណាទេអត់ដែលវាយជាសំងំដើរតួនាទី4ហ្នឹងជាជលែនជាខ្មុំជាស្ទាំងជាត្រីដូនហ្វីងសម្លឹងកន្លែងណាធ្វើបានយកកន្លែងណាទុកបាន ទុកកន្លែងណាអាចនេះបានដើម្បីពង្រីកសេដ្ឋកិច្ចហើយអត់ខ្លាចទីផ្សារទេទីណា មានពលឺទីនោះមានចិន China Town នៅគ្រប់កន្លែងអញ្ចឹង China Town នេះគេបញ្ចាក់ចូល5ចិនចាក់ចូល5នៅក្នុងនេះ អាមេរិកចាក់ចូលតែប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទេប៉ុន្តែសិទ្ធិមនុស្សវាខុសនឹងការពិតឯចិនចាក់ចូលអីចាក់ចូលមកហូបចាក់ចូលចកាឃើញទេហូបចកាចង់ទូទៅកម្ពុជាពីដើមហូបដៃទេហូបចកាមកហូបចិនឆ្ងាញ់ផឹកតែចាក់ចូលមួយទៀតគឺវប្បធម៌ ចូលឆ្នាំចិនស្ងាត់ខ្មែរអាលីងបើមិនជឿចាំមើលចូលឆ្នាំចិនហ្នឹងថ្ងៃជីអិតគេអិតបាត់ឈឹងថ្ងៃគេផឹកផឹកលន់ថ្ងៃគេលេងលបែងលបែងគេទៅណាខ្មែរទទួលយកអត់ដឹងខ្លួនយកអត់ដឹងខ្លួនខ្មែរចង់ធ្វើឃើញចិនរោគឃើញចិនញៀនបានធ្វើចរិតដូចចិនប៉ុន្តែយើងផឹកប៊ីយ៉ាហើយដេកគេផឹកប៊ីយ៉ាហើយគេធ្វើការគេជក់បរិយតែដៃគេធ្វើយើងជក់បរិយកងតាក់ខ្លា ពេលគេថាជេមរៃខ្ញុំដឹងថា Facebook ជេមរៃខ្ញុំពេញថឹងហើយបាទទទួលការពិតចិនសសលដេកនៅតាមផ្សារហៅមើលមើលឃើញចិនសសលដេកសុទ្ធតែកេះសុទ្ធតែអីទាំងអស់ប៉ុន្តែប្រៀបចេញដើរលេងចិនជីសិតតែ Range Rover Highlander Mercedes ខ្មែរយើងផ្ទះអត់ទលាយប៉ុន្តែពេលជីជីម៉ូតូជីអាធុកធុក ជីអាដេញល្មោបើឡានជីគ្នាឯងបាត់នោះប៉ុន្តែដេកសុំចិត្តឲ្យផ្ទះមួយប៉ុណ្ណានៃចំហក្លុកហេព្រោះប្រជាធិបតេយ្យសេរីភាពចិនលក្ខណៈបន្តវេនចាំខ្ញុំប្រដៅកូនរបស់ខ្ញុំតែមិនយករូបមន្តចិនទេខ្ញុំអត់យករូបមន្តចិនទេ តែខ្ញុំធ្លាប់ទៅនៅអឺរ៉ុប10ឆ្នាំយើងលក់ដីបង្កើនឡានយើងលក់ដីបង្កើនមាសពេជ្រតែស្រុកគេគេពង្រីកដីដើម្បីដាំដំណាំដុល្លារអត់ដោះទេតែដីដោះអញ្ចឹងហើយបានជាលើកមុនខ្ញុំបានថាចូលបងប្អូនកុំលក់ដីស្រែទុកធ្វើខ្លួនឯងនិយាយអញ្ចឹងមិនខ្ញុំមិនបានធ្វើទេខ្ញុំបានធ្វើ ខ្ញុំគ្មានខ្ញុំគ្មានមរតកដីធ្លីទេជំរាបជូនឪពុកម្ដាយខ្ញុំជាមន្ត្រីរាជការម្ដាយខ្ញុំអ្នកចាំផ្ទះអត់មានទេមានដីគឺដោយសារតែខ្ញុំពេលដែលខ្ញុំចប់មកខ្ញុំចេះតែបង្រៀនបានលុយទិញហើយក្រោកពីមានប្រធានរាជរដ្ឋាភិបាលនេះក៏អត់អាចបានទិញទេព្រោះគាត់ថាទិញគេថាជាពុកលួយហើយដីខ្ញុំមានយូរហើយសួរមន្ត្រីខ្ញុំគាត់ដឹងហើយខ្ញុំមានដីនឹងយូរហើយកុំនេះអីខ្ញុំមានយូរគាត់ថាមិនបានប្រកាស តែមានយូរហើយអញ្ចឹងកន្លែងហ្នឹងយើងត្រូវទុកអាហ្នឹងគឺឲ្យបាន5ចំនួនទៅ7ចំនួនបានយើងរក្សាបានខ្មែរយើងទៅបដៅគ្នាកូនអើយកុំខំពេកតែមកកាពះទេកុំលោកលោកកុំឲ្យឈ្នានេះគេលោកយកចំណេះដឹងទៅប្រើប្រើឲ្យអស់លទ្ធភាពតែកុំឈ្នានេះគេកុំបោកប្រាស់គេធ្វើ ចំណេះដឹងរបស់ខ្លួនឯងទី2អ្នកឯងយក zen genetic ទៅវាស់មើលអ្នកឯងងាប់ទៅមែនប៉ុន្តែឈាមរបស់អ្នកឯងកូនរបស់អ្នកឯងគឺឈាមរបស់អ្នកឯងគឺជាកោសិការបស់អ្នកឯងអ្នកឯងទៅគិតអាហ្នឹងចៅរបស់អ្នកឯងបន្តទៀតចៅទួតរបស់អ្នកឯងចៅលួតចៅលាអញ្ចឹងត្រូវខំអាហ្នឹងកូនខ្មែរត្រូវគិតអាហ្នឹងបើមិនគិតអាហ្នឹងទេយើងនឹងជួបឧបសគ្គដោយសម័យក្រោយអង្គរវត្តជ័យវរ្ម័នទី8អញ្ចឹង ដូចសម័យជ័យវរ្ម័នទី8ហើយក៏ដូចសម័យចក្រមុខអញ្ចឹងខ្មែរគេហែកចែកគ្នាអញ្ចឹងទេយើងត្រូវតែអីយើងត្រូវតែស្រឡាញ់ជាតិយើងត្រូវតែជួយជាតិយើងកុំគ្មានអាណាស្នេហាជាតិជាងយើងគ្មានអាណាស្នេហាជាតិជាងជាតិយើងទេអញ្ចឹងយើងត្រូវតែខំដើម្បីប្រទេសមួយនេះ ខ្ញុំជឿជាក់ថាខ្ញុំចំណាយពេលហើយខ្ញុំសូមជំរាបជូនស្អីទៅ Biden Biden ត្រូវកសាង6ចំណុចដែលជាការបាក់បែករបស់ Donald Trump ទី1បែកបាក់ទីក្នុងរបស់សហរដ្ឋអាមេរិកបែងចែកពណ៌សម្បល់អ្នកមានអ្នកក្រទី2 Joe Biden ទៅរៀបចំសេដ្ឋកិច្ចអាមេរិកដោយសារ COVID-19 ដែល Donald Trump បានជន់កំទេចនៅក្នុង COVID-19 ទី3ដែលជូបៃដិនត្រូវនិយាយគឺគិតពីរឿងអឺរ៉ុបបើពួកបៃបាក់ USA first ហើយមិនបៃដិនមិនមែនត្រាំនឹងធ្វើទេរុស្ស៊ីធ្វើធ្វើអាលីសហភាពសូវៀតនឹងដោយសារគិតរុស្ស៊ីជាធំគិតចុះគិតឡើងពីណាមីកាអ៊ីលកូបឆោបង្កើតពីរីស្ត្រួយកាវៀតណាមថាដូចមើលកម្ពុជាថាកំណែតម្រង់ ខ្ញុំរៀនវៀតណាមកាលនោះរៀននៅសាលាបាន3ខែដែរ D6 វៀតណាមចុងក្រោយមកអ្នកឯងឃើញទេឃើញរឿងមួយដែលចម្លែកទេយល់ស៊ីនឡើងមកធ្វើប្រធានាធិបតីគាត់ថាត្រូវតែគិតរុស្ស៊ីមានអីបែកខ្ទេចចប់អញ្ចឹងអាដូណាល់ត្រាំអត់បានគិតពីប្រវត្តិសាស្ត្រហ្នឹងអត់បានយកមកវិភាគគិតអាមេរិកកាំងធ្វើប៊ីអាលាយបាត់អឺរ៉ុបលឹងងារ ហើយដូណាល់ត្រាំគ្រប់គ្រង Brexit របស់អង់គ្លេសចេញពីសហគមន៍អឺរ៉ុបយើងដឹងថាអង់គ្លេសគឺជាដៃស្ដាំរបស់អាមេរិកជាដៃគូដ៏ជិតស្និទ្ធរបស់អាមេរិកប៉ុន្តែចុងក្រោយដូណាល់ត្រាំចង់ភ្លេចអង់គ្លេសទៀតរាល់សង្គ្រាមទាំងអស់គឺមានអង់គ្លេសចូលគ្មានសង្គ្រាមណាមួយដែលអង់គ្លេសបញ្ចូលទេស្អីទៅអាមេរិកកាំងគឺអង់គ្លេសហ្នឹងឯងគឺអង់គ្លេសហ្នឹងឯងជាតិដាក់អ្នកដែលបង្កើតទោះបីជាអេស្ប៉ាញខ្លាំងមែន ប៉ូទុយហ្គាល់ធ្វើដំណើរទៅមុនមែនប៉ុន្តែអង់គ្លេសនឹងហើយដែលក្តោបអាមេរិក George Washington Titanic យើងមើលប្រវត្តិសាស្ត្រទាំងអស់ហ្នឹងដែលយើងត្រូវតែទទួលយកការពិតយើងត្រូវតែដឹងអញ្ចឹងអឺរ៉ុបស្អីទៅអឺរ៉ុបដូចគេនិយាយថាដាក់ទណ្ឌកម្ម20% EBA កុំនិយាយតនកម្មខ្មែរទៅបង្រឹងចរិតខ្លួនឯងកុំចិត្តទៅឲ្យសុំដើរសុំទេណៃយកទៅលក់ឡើងនឹងបានខ្ញុំក៏ទៅលក់នឹងបានដែរមូលហេតុដែលត្រូវការពីគុណភាពនឹងបរិស្ថានរឿងអីជប៉ុនយកទៅលក់បានរឿងអីគេយកទៅលក់បានយើងក៏ត្រូវយកលក់បានកុំខ្លាចអា20%ត្រូវខ្លាចអំពីគុណភាពនិងបរិមាណដើម្បីប្រកួតប្រជែងខ្ញុំប្រាប់ខ្ញុំនិយាយចឹងមិនមែនមកខ្ញុំខ្ញុំនេះទេដូចគេថា ទៅដល់គោដែលជួសែនឬសេត្រាប់យ៉ាត់ចាញ់គេព្រោះយើងអត់មានលុយទៅទៅមកគឺយើងឈរនៅលើចំហ3ទី1ឲ្យខ្មែរផឹកដល់គោសុទ្ធទី2ឲ្យយល់ថាខ្មែរធ្វើបានទោះបីជាលុយតិចគឺការបដិញ្ញាចិត្តទី3គឺសិក្សាស្រាវជ្រាវដើម្បីចែករំលែកទៅដល់កសិករឲ្យជាចប់ដូចគ្នានេះគឺជាចំហដែលត្រូវធ្វើអត់មានទៅចាញ់អ្នកណាទេដើរទៅមុខចំណុចមួយទៀត ដែលជួបៃដិនត្រូវធ្វើគឺអាមេរិកកាំងបានដុតខ្លួន60ឆ្នាំហើយហើយចិនបានដេកសំងំយកអាការដុតរបស់អាមេរិកកាំងคล้ายទៅជា super power ដើម្បីប្រមូលលុយរុញចូលទៅក្នុងទីផ្សារពិភពលោកទប់មិនជាប់ទេ ជប់មិនទាត់ទេសេដ្ឋកិច្ចរបស់ចិនទប់មិនជាប់ទេ ពីព្រោះរបស់អាមេរិកផលិតខ្ពស់ខ្ពស់បំផុតហើយបើអាមេរិកគិតប្រជាធិបតេយ្យខ្ញុំដឹងថាចិនអត់គិតទេការមិនគិតនេះហើយដែលប្រទេសអាស៊ីនឹងចាប់ចិនលើកលែងតែជប៉ុនហេតុអីជប៉ុនក៏នៅក្នុងត្រឹងដែររឿងនៅក្នុងភូមាតើសេដ្ឋកិច្ចជប៉ុនធំជាងគេទាំងអស់មិនមែនសេដ្ឋកិច្ចអាមេរិកទេខ្ញុំគិតមុនដំបូងស្មានតែអាមេរិកជាអ្នកខាតអ្នកដែលខាតគឺជប៉ុន អ្នកគឺខាតគឺសិង្ហបុរីកាលដែលខ្ញុំទៅឆ្នាំ2005ខ្ញុំទៅសិក្សានៅភូមិមាអូតែផ្កាយ5មានរបស់សិង្ហបុរីទេហើយរថយន្តនៅភូមិមាធាក់មួយជើងធ្លាក់ទាំងអស់ក៏ចាស់អែប៉ុន្តែអ្នកណានៅក្នុងនោះចិនចឹងហើយបានជាប្រាប់ចិនប្រាប់ថា ចិនអាចយកកម្ពុជាធ្វើជា model គុំคล้ายជាជលេននៅប្រទេសចិននៅប្រទេសកម្ពុជាសូមឲ្យคล้ายទៅជាបុផាដ៏ល្អដើម្បីឲ្យប្រាប់ពិភពលោកថាណែបើអ្នកឯងស្រឡាញ់ចិនដូចខ្មែរគុំមកគុំមកជញ្ជក់ខ្មែរគុំមកភូតខ្មែរត្រូវតែរួមសហការធ្វើដើម្បីជា model ដ៏សំខាន់សម្រាប់ពិភពលោកចិននឹងទៅមុខទៅមុខលឿនទប់មិនជាប់ទេហើយជូបៃដិនធ្វើ ក៏មិនមែនសម្រាប់អាណត្តិមួយទៀតដែរព្រោះអាយុរបស់គាត់78ហើយ78ហើយអាយុជាកត្តាកំណត់ទោះបីជាខំធ្វើយ៉ាងម៉េចក៏ដោយក៏មិនអាចនេះបានដែរប៉ុន្តែទុកគេដំណែលរបស់ប្រជាធិបតេយ្យព្រោះប្រជាធិបតេយ្យដើរនយោបាយ3ហៅ D3 ទោះបីជាសម្ដីរបស់ Hillary Clinton ក៏ដោយ Development Defense Diplomacy ប៉ុន្តែ D3 នេះ មិនប្រកាសជោគជ័យទប់ចិនរួចទេព្រោះបាត់ A economy សេដ្ឋកិច្ចរបស់ចិនបានចាក់ចូលគ្រប់ទិសទីសូម្បីអាមេរិកអាចមិនអោយ hamburger ចូលចិនប៉ុន្តែម្ហូបចិនពេញអាមេរិកម្ហូបចិនពេញអាមេរិកនេះដែលជាបញ្ហាចឹងចំណុចនឹងដែល ខ្ញុំជឿជាក់ថាទប់សេដ្ឋកិច្ចចិនមិនបានទេប៉ុន្តែគ្រាន់តែចិនដកវប្បធម៌មួយធ្វើលឿនដកលឿនអាហ្នឹងកុំសុំដកឲ្យយឺតតែដកលឿនមានអ្នកជ្រុះសក់ហើយដូចយើងឃើញទៅជាក់ស្ដែងគាត់ធ្វើព្រឹបគាត់ដកវឹបគាត់ធ្វើវឹបដកវឹបធ្វើវឹបដកវឹបនេះហើយដែលគេខ្លាចអាមេរិកមានចាំទេនៅឆ្នាំ1970 សូម្បីតែយន្តហោះមកដឹកខ្មែរយើងអ្នកធំឯធំដឹកមិនទាន់ផងអៀងស្រីអឺសំទោសអឺដេញនាយករដ្ឋមន្ត្រីដេញស្លាប់នៅទូតរបស់ប្រាំងខ្ញុំភ្លេចឈ្មោះគាត់មិនមែនទេមួយទៀតស៊ីសវ័តស្រីមតាបាទឃើញទេអាមេរិកអត់ជួយទេ ងាប់ដោយប៉ុលពតសម្លាប់ទាំងជុងលែងគ្រាន់តែអាមេរិកលែងធ្វើសង្គ្រាមជើងមួយបត់ពិសោធន៍នៅឥណ្ឌូចិនដែលអាមេរិកកាំងធ្វើសង្គ្រាមជើងមួយបានន័យថាអាមេរិកកាំងធ្វើសង្គ្រាមណាធ្វើតែឯងក្រោយបត់ពិសោធន៍នៅសង្គ្រាមជើងមួយនឹងហើយដែលអាមេរិកកាំងចងជាសម្ព័ន្ធតវៃឯណាយកសម្ព័ន្ធតវៃវៃនៅអឺរ៉ុបបង្កើត NATO បង្កើតប្រទេសយកទាំងថៃយកទាំងអីតវៃ នៅអាហ្គានីស្ថានប៉ុន្តែអាហ្គានីស្ថានវាវាត្រូវអាចប្រមូលនឹងតវៃបានដោយសារអីដោយសារច្បាប់របស់ NATO និយាយថាបើសិនជាប្រទេសណាមួយប៉ះពលប៉ះសម្ព័ន្ធ NATO NATO មានសិទ្ធិវាយអញ្ចឹងពេលដែល Bin Laden ទៅបុក World Trade Center អញ្ចឹងហើយប៉ះសម្ព័ន្ធនឹងទៅវាយ Bin Laden ប៉ុន្តែទៅវាយនៅអ៊ីរ៉ាក់ទៅវាយនៅអដែងប្រទេសមជ្ឈមបូព៌ាមានតែប៉ះពាល់មានតែវាយ NATO ឯណាអញ្ចឹងពួកនោះមិនទៅអត់ទៅដល់អត់ទៅជនភៀសខ្លួនបានរត់ទៅកោគ្នានៅអឺរ៉ុបនិយាយពីសិទ្ធិមនុស្សក្មេងងាប់នៅតាមសមុទ្រឲ្យទម្រាបជើងហ្នឹងអាសិទ្ធិមនុស្សប្រជាធិបតេយ្យគិតមើលអាហ្នឹងគិតមើលកុំផឹកស្រាមួយកៅដើម្បីប្រជាធិបតេយ្យចង្រៃប្រទេសជាតិ ទុកប្រទេសរបស់យើងទុកប្រទេសរបស់យើងខ្ញុំគ្រាន់តែជម្រាបជូនអញ្ចឹងហើយខ្ញុំសង្ឃឹមថានិយាយថ្ងៃនេះសិតតែអ្នកមានចំណេះដឹងខ្ពស់ខ្ញុំគ្រាន់តែជាផ្ដល់ជាយុទ្ធសាស្ត្រសម្រាប់ជាបង្ហាញថាស្អីដែលជាគ្រោះថ្នាក់របស់កម្ពុជាហើយកម្ពុជាត្រូវរៀនសូត្រអ្វីហើយ Donald Trump គាត់ធ្វើអ្វីហើយ Joe Biden ខ្ញុំជឿជាក់ថាគាត់នឹងចាប់ផ្ដើមពង្រឹងផ្ទៃក្នុងសិនហើយមកពង្រីកខាងក្រៅគឺជាការលំបាកពីព្រោះ វាបានបែកបាក់យូរណាស់មកហើយมันអាចព្យាបាលតែមួយចំនួនហើយជាទេអញ្ចឹងជំងឺរបស់អាមេរិកគឺបញ្ហាធំ គឺទប់វិស័យសេដ្ឋកិច្ចរបស់ចិនប៉ុន្តែចិនគេធ្វើ60ឆ្នាំមកហើយដោយស្ងាត់ស្ងៀមរមើលទៅប្រវត្តិសាស្ត្ររបស់ចិនអត់ដែលសង្គ្រាមជាមួយនឹងណាទេចាប់តាំងពីឆ្នាំ1949ចិនអត់ដែលមានសង្គ្រាម ចិនសំងំស្ងៀមដើម្បីរុញសេដ្ឋកិច្ចសំងំស្ងៀមដើម្បីប្រមូលលុយ ដើម្បីរុញវិស័យសេដ្ឋកិច្ចខ្លាយជាមហាអំណាចហើយអ្នកទូទាយខ្ញុំនៅចាំបានសតវត្សនេះគឺជាសតវត្សរបស់ចិនហើយចាំមើលគឺសតវត្សអាស៊ីគឺអាស៊ីនឹងជប៉ុនបើសិនគាត់វាបញ្ហាសំខាន់ចិននិងជប៉ុនក៏ជាមេរៀនដ៏ជូរចត់ជាមួយគ្នា បើសិនជាអាស៊ីរួមរស់ជាមួយគ្នារកភាពល្អមួយគ្នានិងភាពខ្លាំងប៉ុន្តែវាលក្ខណៈពិសេសយើងមិនអាចនិយាយបានទេទុក ឲ្យប្រវត្តិសាស្ត្រអ្នកអានប្រវត្តិសាស្ត្រមើលចោះហើយខ្ញុំសូមអភ័យទោសវែងបន្តិចសូមអរគុណ